ភិជនពិតៗគ្រាន់តែក្រវល់ពេជ្រនៃរតនាតែងពាក់លេង មានតម្លៃជាង3000ដុល្លារតារាចម្រៀងឆ្អឹងអណ្ដែតដែលប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី1នីរតនាមកដល់ពេលបច្ចុប្បន្ននៅតែទទួលបានការស្រឡាញ់គាំទ្រពីទស្សនិកជនមិនស្រក់ចោះតាមរយៈរូបរាងស្រស់សង្ហាទឹកដមសម្លេងផ្អែមពីរោះរបស់លោក។ ភាពជោគជ័យរបស់នីរតនាលើវិថីនេះបានផ្លាស់ប្ដូរជីវិតរបស់លោកស្ទើរតែទាំងស្រុងជាពិសេសនីរតនាចាប់តាំងពីរៀបការជាមួយភរិយាជាអ្នកជំនួញវ័យក្មេងពួកគេទាំងពីរចាប់ដៃគ្នារកស៊ីធ្វើឲ្យគ្រួសារតូចរបស់លោករស់នៅក្នុងជីវិត អភិជនជិះរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លាររស់ក្នុងផ្ទះវិឡាត្រនំខ្ពង់ខ្ពស់ប្រើរបស់ម៉ាក់ល្បីៗទាំងវ័យក្មេងគួរឲ្យសរសើរ។ ខណៈកំពុងរស់នៅជីវិតដ៏ហៃសូថ្មីថ្មីនេះតារាចម្រៀងប្រុសរូបសង្ហានីរតនាបានធ្វើអ្នកគាំទ្របើកភ្នែកធំធំជាថ្មីក្រោយលោកបង្ហាញក្រវិលពេជ្រមួយខាង សម្រាប់បុរសបង្ហោះលើ Facebook Story ដែលមានដាំត្បូងពេជ្រភ្លឺចិញ្ចែកចិញ្ចាំងហើយបើងាកទៅមើលតម្លៃដែលម្ចាស់ហាង បង្ហោះវិញនោះក្រវិលពេជ្រមួយខាង នេះមានតម្លៃរហូតដល់3150ដុល្លារឯណោះចាមិនធម្មតានោះឡើយគ្រាន់តែ ក្រវិលប្រុស មួយចំហៀងដែលលោកនីរតនាពៈមានតម្លៃជាង3000ដុល្លារឯណោះពិតជាអភិជនពិតពិតតែម្ដងនីរតនាចាត់ទុកថា គឺជាតារាមួយរូបដែលជោគជ័យទាំងការងារជោគជ័យទាំងរឿងគ្រួសារផងដែរដែលធ្វើឲ្យម្នាក់ម្នាក់ឃើញ ហើយចរណែនជីវិតរបស់លោកតែម្ដងចាអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាតេតងនៅព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា